ចូលរួមសម្ដែងប្រធរនៅ ក្នុងរាត្រីនេះអំពីបញ្ញកិរិយាវត្ថុទី2តៃលមយៈបនណាតៃលមយៈបនសម្រាប់អំពីការរក្សាសិលហើយការពីសព្ទាមុនអត់បានសំដែងណាដោយសារគុណចាស់រវល់ហើយសព្ទាមួយទៀតនោះខ្ញុំណាអាត្មាអត់បានចូលរួមដោយសារតែផ្លិច ថ្ងៃណាពេចថ្ងៃទៅព្រោះអីជាជាធម្មតាបើនិយាយទៅម៉ោង6:00នាទីល្ងាចនមស្ការព្រះរតនត្រ័យកន្លះម៉ោងចឹងទៅឬក៏20នាទីទៅកន្លះម៉ោងហើយពេលដែលចូលមកវិញអឺចូលមកក្នុងបន្ទប់វិញសុខភាពមិនធ្វើទុកទេក៏អង្គុយចម្រើនធေါ်យ៉ាងនេះកន្លះម៉ោងអញ្ចឹងទៅ អញ្ចឹងទូរស័ព្ទហ្នឹងតាមពិតបិទតាំងពីថ្ងៃនេះបិទម៉ោង4អីម៉ោង7:04ឬក៏ម៉ោង4បាត់ហើយតែខ្ញុំណាអឺចាប់ដើមហាត់ប្រាហ្នឹងគឺបិទទូរស័ព្ទអស់ហើយរហូតដល់នមស្ការចប់រហូតដល់ប្រាធัวចប់ទៅបានបើកទូរស័ព្ទវិញអញ្ចឹងទៅភ្លេចភ្លេចថ្ងៃហ្នឹងណាលើចាប់ដើមសំដែងធัวបាន10នាទីអីកូនចាស់ខ្ញុំណាសុំសមុទ្រសិនអីចឹងដូចវាមិនត្រូវតែ អញ្ចឹងមកក្រោយតាមក្រោយទៅមកមុនតាមមុនហ្នឹងអត់បញ្ហាណាអញ្ចឹងនៅក្នុងរាត្រីនេះ កម្មវិធីសន្ទនាពធណាពីបញ្ញកិរិយាវត្ថុទី2បន្តទៀតនោះកាលណាគុណចាស់ញាតិញោមបានជ្រាបប្រធានបទហើយ គឺសៃលវិយៈណាប៉ុនដែល សម្រាប់អំពី ការរសាសិលខ្ញុំណាធ្វើ សេចក្តីអត្ថាធិប្បាយខាងដើមកូនចាស់ឲ្យ15នាទីណាហ្នឹងហើយ15នាទី សម្រាប់ខ្ញុំបណ្ដាហ្នឹងដូចជាมันមួយផ្លេតសោះណាណាมันជាច្រើនអីទេណាតិចពេកប៉ុន្តែមិនអីទេទុកពេលសន្ទនាណាហ្នឹងហើយនិយាយពីរឿងសិលកូនចាស់ញាតិញោមជ្រាបហើយបើយើងនិយាយពីសិលពាក្យថាសិលនេះយើង អាចបែងចែកឲ្យខ្លីមកគឺមាន3សិលណាណាមាន3ហ្នឹងបើយើងនិយាយដោយខ្លីតែពាក្យពាក្យនេះគុណចាស់ញាតិញោមអឺពាក្យច្រើនមិនចេះទេណានិយាយអញ្ចឹងចោះមិនមែនមើលងាយទេណានិយាយត្រង់ត្រង់អញ្ចឹងមកព្រោះពាក្យនេះនៅក្នុងព្រះសូត្របើគុណចាស់អ្នកសិក្សាបត្រៃបៃដកសិក្សាបៃដកគឺអាចដឹងអាចចេះច្រើន នៅក្នុងពីខតកនិកាយព្រះសម្បទាមៈហ្នឹងគឺមានសម្ដែងហើយណាមានសម្ដែងសិលមាន មាន3ហ្នឹងណាហ្នឹងហើយទី1គឺកុសលសិលទៅណាណាទី1កុសលសិលទី2អកុសលសិលទី3អព្យាកតសិលទៅណាអញ្ចឹងយើង ដោយច្រើនយើងចេះតែកុសលសិលតែយើងសិលដែលលើពាក្យថាអកុសលសិលឬក៏អព្យាកតៈសិលអីយើងមិនសូវដែលលើទេណាយើងមិនសូវដែលលើទេដោយសារអីដោយសារតែដោយច្រើន គឺប្រសងលោកសំដែងធម៌អីហ្នឹងគឺសំដែងតែអឺកុសលសិលតែតែនៅក្នុងអឺកពីខតិកនិកាយ ព្រះសម្បទាមៈដែលក្នុងបៃដកលេខ69ទំព័រ101នោះណាដែលដែលជាសំណួរថាសិលមាន ប្រមាណចម្លើយឆ្លើយប្រសិលមាន3ហ្នឹងឯងទី1គឺកុសលសិលទី2អកុសលសិលទី3អព្យាកតសិលណាកុសលសិលហ្នឹងគឺបានដល់ សិលដែលជាកុសលដែលមាននៅមហាកុសល8នឹងឯងជាអ្នកដើរតួអ្នកដើរតួក្នុងការវិចារក្នុងការសមាទានក្នុងការរក្សាណា មាននៅ មហាកុសល ដែលកើតឡើងក៏រក្សានៅសិល5សិល8សិល10សិល4អី ជាដើមអញ្ចឹងទៅណាហ្នឹងហៅថាកុសលសិលទៅណាហើយអកុសលសិលហ្នឹងគឺមាននៅអកុសលចិត្តហ្នឹងជាអ្នកដើរតួអាហ្នឹងលោកអាចគាត់ថាជាអកុសលសិលដែរគឺដើរតួប្រព្រឹត្តទៅនៅក្នុងអកុសលកម្មបទព្រឹត្តនៅក្នុងអកុសលកម្មបទ ទាំង10ហ្នឹងហ្នឹងគឺហៅថាអកុសលសិលអញ្ចឹងទៅណាហើយអព្យាកតៈសិលហ្នឹងគឺមានអព្យាកតៈចិត្តជាអ្នកដើរតួអព្យាកតៈសិលហ្នឹងគឺបានដើរសិលរបស់ ព្រះអរហន្តខៃណាស្របចឹងដែលមាននៅអព្យាកតៈចិត្តគឺមហាកិរិយាហ្នឹងជាអ្នកដើរតួដើរតួនៅក្នុងការវិចារហ្នឹងណាអញ្ចឹង យើងនិយាយអំពីកុសលសិលមាននៅកុសលចិត្តជាសមុដ្ឋានគឺមានកុសលចិត្តឯងជាអ្នកវិចារឲ្យកុសលសិលកើតឡើងមានសិល5សិល8សិល10សិល4មកប្រខុសជាដើមហើយអកុសលសិលក៏មានអកុសលចិត្តជាសមុដ្ឋានជាអ្នកដើរតួហើយអព្យាកតសិលមានអព្យាកតចិត្តជាអ្នកដើរតួក្នុងការរក្សានោះណា ចឹងនៅក្នុង សេចក្តីទាំងអស់នេះខ្ញុំណាមកភាពក្រំដែលលើកមកខាងដើម ថាពាក្យថាសិលហ្នឹងគឺជាគុណធម៌មួយដែលល្អក្រៃលែងនៅ ក្នុង ព្រះពុទ្ធសាសនាយើងនិយាយអំពីកុសលសិលតែណាណាអអកុសលសិលអព្យាកតសិលមិននិយាយទេក្នុងទីនេះគឺសូមនិយាយអំពីកុសលសិល ដែលមាននៅកុសលចិត្តនឹងឯងជាសមុដ្ឋានជាអ្នកណាដើតួក្នុងការវាចាក្នុងការវាចា ដែល ជាហេតុនាំឲ្យសិលជាកុសលឯងកើតឡើងមាន ការវាចាសិក្ខាបទ5ជាដើមណាសិលដែលព្រះ សម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែង យើងនិយាយអំពីអត្ត សូមនិយាយអំពីអត្តរបស់សិល4យ៉ាង ដើម្បីបានជាធរសម្រាប់សិក្សាមិនទាន់អធិប្បាយអីច្រើនទេក្តាំលើអំពីអត្តរបស់សិលដែល មានសម្ដែងនៅក្នុងគម្ពីរវិសុទ្ធិមគ្គទៅណាវិសុទ្ធិមគ្គហ្នឹងក៏គឺជាជាផ្លូវដ៏បរិសុទ្ធ វិសុទ្ធិហ្នឹងគឺនិយាយអំពីសេចក្តីបរិសុទ្ធពិសេសក្រៃលែងសេចក្តីបរិសុទ្ធពិសេសក្រៃលែងសេចក្តីបរិសុទ្ធអស្ចារ្យហ្នឹងគឺបានដល់ព្រះនិព្វានវិសុទ្ធិក្នុងទីនេះណាតែណាគឺបានដល់ព្រះនិព្វានដែលជាសេចក្តីបរិសុទ្ធពិសេសក្រៃលែងមែនតែនណាព្រោះណាมันមាននៅមន្ទិលទាំងឡាយมันមាននៅ គ្រឿងសាងមងទាំងឡាយ ចឹងវិសុទ្ធិនៅក្នុងទីនេះគឺលោកសំដែងថាបានដល់ព្រះនិព្វានហើយមគ្គគឺផ្លូវមគ្គគឺផ្លូវអញ្ចឹងវិសុទ្ធិមគ្គមានន័យថាផ្លូវទៅកាន់ព្រះនិព្វានផ្លូវដែលធ្វើដំណើរទៅកាន់ព្រះនិព្វានហ្នឹងហៅថាវិសុទ្ធិមគ្គណាធម្មតាផ្លូវក្នុងលោកនេះ អាចឲ្យមនុស្សធ្វើដំណើរទៅកាន់ទីកន្លែងដែលខ្លួនត្រូវទៅ ណា ផ្លូវទឹកឬក៏ផ្លូវគោកឬក៏ផ្លូវអាកាសគឺមនុស្សអាចធ្វើដំណើរទៅដល់គោលដៅតាមគោលបំណងដែលខ្លួនត្រូវទៅអាហ្នឹងផ្លូវទឹកផ្លូវគោកឬក៏ផ្លូវអាកាសហ្នឹងតែផ្លូវទាំងអស់នោះมันអាចធ្វើដំណើរឆ្លងផុតចាក់ទុកបានទេណា តែផ្លូវមគ្គនេះ ផ្លូវមគ្គដែលប្រកបដោយអង្គ8ប្រការព្រះអង្គទ្រង់សម្ដែងមួយព្រះអនន្តថាជាព្រមយាន ជាយានដល់ប្រសើរសម្រាប់ចម្លងឬក៏សម្រាប់ដឹកសត្វលោកនឹងឯងចេញចាអំពីសេចក្តីទុកនៅក្នុងវដ្តសង្សារឬក៏ថាដឹកសត្វលោកចេញអំពីសេចក្តីទុកនៅក្នុងភពទាំង3ធ្វើដំណើរឆ្ពោះទៅកាន់ព្រះនិព្វាន អានឹងមគ្គគឺផ្លូវអញ្ចឹងវិសុទ្ធិមគ្គហ្នឹងគឺជាជាជាផ្លូវដែលសម្រាប់ឲ្យអ្នកបដិបត្តិនឹងឯងធ្វើដំណើរទៅកម្មទីកន្លែងដ៏បរិសុទ្ធគឺព្រះនិព្វាននោះឯងហៅថាវិសុទ្ធិមគ្គណាអញ្ចឹងនៅក្នុងគម្ពីរវិសុទ្ធិមគ្គហ្នឹងគឺលោកសំដែងអំពីផ្លូវទៅកម្មសេចក្តីបរិសុទ្ធហ្នឹងគឺប្រតិបត្តិទៅតាម ណាធម៌ដែលជាគោល3យ៉ាងគឺទី1សិលទី2សមាធិទី3បញ្ញាអញ្ចឹងបើយើងសិក្សានៅក្នុងគម្ពីរវិសុទ្ធិមគ្គហ្នឹងគឺមានគោល3ធំធំហ្នឹងណាគឺសីលនិទេសគឺនិយាយអំពីសិល សមាធិនិទេសនិយាយអំពីសមាធិហើយនិងបញ្ញានិទេសនិយាយពីបញ្ញាណានិទេសគឺការសម្ដែងឡើងអីចឹងទៅគឺសម្ដែងពីសិលសមាធិបញ្ញា3ប្រការហ្នឹងដែលយើងហៅថាវិសុទ្ធិមគ្គណាវិសុទ្ធិមគ្គហ្នឹង គឺការប្រតិបត្តិតាមផ្លូវសិលសមាធិបញ្ញានឹងឯងដែលជាប្រតិបត្តិទៅកាន់ សេចក្តីបរិសុទ្ធគឺព្រះនិព្វានណាហើយសិលសមាធិបញ្ញានឹងយើងសង្គ្រោះចូលទៅនៅក្នុងអង្គមេទាំង8នោះឯងណាដូចជាសមាវិជាសមាកម្មន្តសមាជីវោ3នេះសង្គ្រោះចូលនៅក្នុងសៃលនិទេសចឹងទៅសមាវិយាមោសមាសតិសមាសមាធិ3ហ្នឹងសង្គ្រោះចូលនៅក្នុងសមាធិនិទេសចឹងទៅ ហើយសមាទិដ្ឋិសមាសង្កបៈហ្នឹងពីរហ្នឹងសង្គ្រោះចូលនៅក្នុងបញ្ញត្តិទេសអីចឹងទៅណាអញ្ចឹងពាក្យថាសិលនេះដែលព្រះជាអ្នកស្រីព្រះអង្គទ្រង់សម្ដែង ថាជាអឺគុណធម៌ល្អក្រៃលែងឬក៏ថា ជាគុណជាតិដែល ធ្វើឲ្យសត្វលោកនឹងឯងមាននៅកាយវិចារបរិសុទ្ធមាន នៅចិត្តបរិសុទ្ធផងដែរ ណាអញ្ចឹងបាននៅក្នុងគម្ពីរវិសុទ្ធិមគ្គហ្នឹងលោកសរសើរណាស់អំពីគុណរបស់សិលឬក៏អំពីអត្តរបស់សិលណាលោកសម្ដែងពីអត្តរបស់សិល4យ៉ាងហ្នឹងទី1គឺសិលដោយអត្ថាសិរៈសិរៈហ្នឹងគឺខ្ពងខ្ពស់ណាមានន័យថាខ្ពងខ្ពស់សិរៈហ្នឹងណាសិលហ្នឹងគឺថា មានអត្ថសិរៈខ្ពងខ្ពស់ពាក្យថាខ្ពងខ្ពស់យើងដឹងហើយអារឿងខ្ពងខ្ពស់គឺល្អណាស់ដូចជាយើងនិយាយអំពីមនុស្ស ដែលមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់អីគឺល្អណាស់ណាគុណចាស់មានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់គឺល្អញាតិញោមមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់គឺល្អយ៉ាងណាសិលនេះមានអត្ថាជាសិរៈហ្នឹងគឺខ្ពង់ខ្ពស់វាតែខ្ពង់ខ្ពស់ពេលនេះថានៅក្នុងធម៌ទាំងឡាយមានសិលដែលឯងខ្ពង់ខ្ពស់ខាងដើម ជាគុណធម៌ដែលខ្ពង់ខ្ពស់ខាងដើម ណាដែលអាចថាអឺ ជាឧបការៈជួយដល់គុណធម៌ឬក៏កុសលធម៌ដតេដតេបានហ្នឹងហ្នឹងទី1ហ្នឹងទី2សែលដែលអត់ថាសៃស័កគឺកំពូលសៃស័កហ្នឹង កំពូលឬក៏យើងថាក្បាលណាក្បាលកំពូលនៅក្នុងខាងលើ កំពូលនៅខាងលើហ្នឹងណាមានន័យថាមនុស្សយើងបើសិនជាអត់មានក្បាលទេចប់ហើយដូចញោមថារដ្ឋញោមញោមដប់សវណ្ណអីចឹង ណាគុណចាស់គ្រប់ព្រះអង្គអីបើអត់ទៅក្បាលទេរស់បានទេណារស់រស់បានទេគឺមិនអាចរស់បានទេច្បាស់ជាស្លាប់ហើយណាមិនថាតែមនុស្សមិនថាសត្វអីទេសត្វទេរិឆានក៏ដោយមនុស្សក៏ដោយទេវតាក៏ដោយទៅដាច់ក្បាលហើយគឺស្លាប់ហើយស្លាប់ហើយណាតតែមានក្បាលទៅបានអាចរស់បានយ៉ាងណាសិលគឺឈ្មោះថាសៃស័កដែលអត្ថសៃស័កគឺជាក្បាលក្បាលអី គឺក្បាលនៃកុសលធម៌ទាំងឡាយចាកុសលធម៌ទាំងឡាយគឺសមាធិកុសលក្តី បញ្ញាវិបស្សនាកុសលក្តី ដែលអាចកើតឡើងបានព្រោះមានសិលតែឯងជាក្បាលមានន័យថាសមាធិចម្រើនឡើងបានបញ្ញាចម្រើនឡើងបានព្រោះមានសិលឯងជាក្បាលជាក្បាលហ្នឹងសិលហ្នឹងគឺជាក្បាលនៃកុសលធម៌ហ្នឹងណា ជាក្បាលនៃកុសលធម៌ទាំងក្របបចិត្តក្តីទាំងក្រហោះក្តីបើ มันមានសិលទេអាហ្នឹងគឺមិនដឹងថាអោយកុសលធម៌ដតេណាកើតឡើងបានទេបើកុសលថ្នាក់សិលអត់មានហើយអោយកុសលថ្នាក់សមាធិកុសលថ្នាក់វិបស្សនាកើតឡើងយ៉ាងម៉េចបានទៅបើកុសលថ្នាក់សិលអត់មានផងហ្នឹងចឹងបានលោកសំដែងថាសិលហ្នឹងគឺជា ក្បាលនៃកុសលធម៌ទាំងឡាយដែលលោកព្រាបថាមនុស្សអត់ក្បាលគឺមិនអាចរស់បានទេ យ៉ាងណាកុសលធម៌ពួកថ្នាក់ពូពោះតតបន្តបន្តទៅ មាន សមាធិក្តីមាន វិបស្សនាក្តីបើអត់មានសិលជាក្បាលទេ គឺកុសលទាំងអស់នោះมันអាចចម្រើនឡើងបានទេណាហ្នឹងគឺចំណុចទី2ហ្នឹងចំណុចទី3សិលដែលអត្ថាសៃតលៈត្រជាណាសៃតលៈសៃតលៈសៃតលៈថោណាហ្នឹងហើយសិលដែលអត្ថាត្រជាមានន័យថាបុគ្គលអ្នករសាសិលគឺ ធ្វើឲ្យត្រជា ត្រជាទាំងកាយត្រជាទាំងចិត្តត្រជាទាំងកាយត្រជាទាំងចិត្តព្រោះកុសលធ្នាក់សិលនឹងឯងធ្វើឲ្យបំបត្តិយើងរៀននៅ ក្នុងបេដកលេខ50មានសម្ដែង ពីប្រយោជន៍របស់សិលហើយនៅដូចជាសិលនៅមិនមានមានប្រយោជន៍នៅមិនមាននៅអវិបដិសារីគឺសេចក្តីមិនក្តៅប្រហាយអញ្ចឹងណាអញ្ចឹងការមិនក្តៅប្រហាយផ្លូវកាយផ្លូវចិត្តអីហ្នឹងគឺមានសិលនៅឯងជាគុណជាតិធ្វើឲ្យត្រជាក់ត្រជាក់កាយសบายចិត្ត ណាយើងថាត្រជាកាយសบายចិត្តណារក្សាសិលបានល្អផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តហ្នឹងគឺថាត្រជាតែណាណាអត់មានពីវិធីអត់មានធ្វើឲ្យក្តៅក្រហល់ប្រហាយអត់មានធ្វើឲ្យកើតទុកលំបាកអីតាមផ្លូវកាយអីប្រៀបបានដូចជាភ្លើងដុតរោលអីយ៉ាងណា គឺអត់ទេបុគ្គលអ្នកមានសិលរក្សាសិលបានល្អហ្នឹងគឺថាធ្វើឲ្យកាយវិជ្ជាចិត្តត្រជាណានឹងបានព្រះអង្គទ្រង់សម្ដែងថាសិលដែលអាចថាសៃតលដ្ឋោទាំង មានអថាត្រជាក់ធ្វើឲ្យអ្នករសានឯងត្រជាក់ណាចង់ដឹងសាកមើលទៅសាកមើលទៅគឺត្រជាក់ហើយបើបិចិត្តក្តីក្រហោះក្តីមានសិលបរិសុទ្ធហ្នឹងគឺធ្វើឲ្យកាយវិជាចិត្តត្រជាក់រស់នៅស្រួលណាស់ទៀតណារស់នៅស្រួលណាស់គុណចាស់មានពេលវេលាអីសិក្សានៅ ក្នុងបៃតងលេខ20អីកੰខីអសតអីហ្នឹងព្រះអង្គសំដែងពីអនុសររបស់សិលណាច្រើនប្រការហើយនៅក្នុងបៃតងលេខ50សំដែងអំពី អាកੰខសោតដែរតែណាណាសំដែងមានអត្តន័យល្អមែនតើណាណាដែលពីអានិសង្សរបស់សែលហ្នឹងគឺល្អមែនតើជាពិសេសគឺធ្វើឲ្យអ្នករសានឹងឯងរស់នៅបានសេចក្តីសុខត្រជាក់ស្រួលសុខទាំងផ្លូវកាយសុខទាំងផ្លូវចិត្តទៅអាហ្នឹងអត្តទី3ហ្នឹងទៅណាសៃតលថោទៅសែលមានអត្ថត្រជាក់ហើយទី4ហ្នឹងគឺសិវៈឬក៏សិវៈថោសែលដែលអត្ថខ្សែមណាខ្សែមខ្សានទៅណាខ្សែមខ្សាន ណាអ្នកដែលមានសិលល្អបរិសុទ្ធហ្នឹងគឺថានាំឲ្យបុគ្គលនោះឯងរស់នៅ បានសពបច្ចុប្បន្នហើយ ជាគុណជាតិដែលនាំឲ្យបានដល់នៅទីខ្សែខ្សាលគឺព្រះនិព្វានទៀតផងបានលោកសំដែងសិលហ្នឹងប្រៀបបានដូចជាកម្មចន្ទើតែណាប្រៀបបានដូចជាកម្មចន្ទើអឺធ្វើឲ្យអ្នករសាសិលនោះឯងឈានឡើងទៅកាន់ឋានមនុស្សឋានទេវតារហូតដល់ឡើងទៅកាន់ព្រះនិព្វាន ចឹងអាទី4ហ្នឹង គឺសេវត្តថោសេវៈឬក៏សេវត្តថោខ្សែដែលអត់ថាខ្សែខ្សាមដែរចឹងអត្តទាំង4យ៉ាងហ្នឹងគឺទី1សរុបមកវិញមកទី1គឺលោកសំដែងថាសេសេរៈឬក៏សេរៈថោខ្សែដែលអត់ថាខ្ពងខ្ពស់ទី2សៃសៃស័កណាសៃស័កឬក៏សៃស័កថោខ្សែដែលអត់ថាជាកំពូលជាក្បាល ណាហើយទី3សៃតលថោសៃតលៈឬក៏សៃតលថោសិលអថាត្រជាទី4សេវថោសេវៈឬក៏សេវថោសិលអថាខ្សែមខ្សានហ្នឹងគឺខ្ញុំណាសំដែងខាងដើមប៉ុណ្ណឹងបងប្អូនចាស់មិនអោយវែងណាណា5 10នាទីឥឡូវឡើងពេល8 10នាទី ចូល20នាទីហើយណាអរគុណច្រើនសម្រាប់